ក្រសួងបរិស្ថាននិងអង្គការសង្គមស៊ីវិលបន្តសកម្មភាពយ៉ាងសកម្មបង្ហាញពីផលប្រយោជន៍នៃសត្វព្រៃដល់ពលរដ្ឋនៅស្រុកវាវែងជាទីឋានជីវៈចម្រុះសាលា Grand View ជឿជាក់លើទេពកោសល្យបុត្រធីតារបស់អស់លោកអ្នកមន្ត្រីក្រសួងបរិស្ថានអង្គការសង្គមស៊ីវិលនិងក្រុមអ្នកសារព័ត៌មានព្រមទាំងរដ្ឋបាលខេត្តពោធិ៍សាត់និងមន្ទីរជំនាញពាក់ព័ន្ធ300នាក់បានបន្តដង្ហែក្បួនបើកយុទ្ធនាការអន្តរសោនលើកទី2នៅទីរួមស្រុកវាវែងខេត្ត ពោធិ៍សាត់នៅថ្ងៃទី22ខែមេសាឆ្នាំ2023នេះពិធីនេះធ្វើឡើង ចំទិវាភពផែនដីផងដែរយុទ្ធនាការអន្តរសូនលើកទី2នៅស្រុកវិលវែងក្នុងគោលបំណងសំខាន់កាត់បន្ថយនិងទប់ស្កាត់ចំនួនអន្តរនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តពោធិ៍សាត់ក៏ដូចជានៅតំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា និងបណ្ដុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងឡើងក្នុងចំណោមសាធារណជនយុទ្ធនាការអន្តរសូន លើកទី2នេះដែលបានឈ្មោះមកកាន់ខេត្តតំបន់ជួរភ្នំក្រវាញនេះបន្ទាប់ពីទទួលបានលទ្ធផលជោគជ័យក្នុងយុទ្ធនាការអន្តរសូនដំណាក់កាលទី1ធ្វើឡើងនៅក្នុងខេត្តស្ទឹងត្រែងព្រះវិហារក្រចេះមណ្ឌលគិរីកំពង់ធំនិងខេត្តរតនគិរី កាលពីឆ្នាំ2022ក្រសួងបរិស្ថានបានសហការជាមួយអង្គការដៃគូអភិរក្សនិងរដ្ឋបាលខេត្តពាក់ព័ន្ធថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីយុទ្ធនាការអន្តរសូននៅសាលាស្រុកវាលវែ លែងខេត្តពោធិ៍សាត់នារសៀលថ្ងៃទី21ខែមេសាឆ្នាំ2023លោកណេតភត្រារដ្ឋលេខាធិការនិងជាមន្ត្រីអ្នកណែនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថាបន្ទាប់ពីយុទ្ធនាការលើកទី1កាលពីឆ្នាំ2022កន្លងមក ត្រូវបាន បញ្ចប់ដោយជោគជ័យរួចមកក្រសួង និងអង្គការដៃគូបានបន្តបើកយុទ្ធនាការនេះនៅស្រុកវាលវែងបន្តទៀតដោយសារតែតំបន់នេះ មានការដាក់អន្ទាក់ច្រើននិងជាកន្លែងសម្បូរសត្វព្រៃច្រើន ជាងនេះនៅតំបន់នេះ មាន ព្រៃឈើច្រើនផងដែរហើយដើម្បីបណ្ដុះគំនិតដល់ប្រជាពលរដ្ឋយល់ដឹងពីគុណសម្បត្តិរបស់សត្វព្រៃរុក្ខជាតិដែលជាប្រព័ន្ធអេកូឡូស៊ីក្នុងការជួយទ្រទ្រង់ជីវិតសត្វនិងមនុស្សលោករដ្ឋលេខាធិការបានបញ្ជាក់ថាតំបន់ជួរភ្នំក្រវាញគឺជាតំបន់ដែលសម្បូរដោយអន្ទាក់ច្រើនជាងគេដោយសារតែតំបន់នេះសម្បូរដោយសត្វព្រៃដូចជាសត្វដំរី សត្វកែសត្វប្រើសត្វជ្រូកព្រៃលា និងលក្ខតេតិនក្នុងរឿងនេះដែរលោកណេតភត្រាបានបន្ថែមថាការធ្វើយុទ្ធនាការនេះគឺដើម្បីជួយសង្គ្រោះជីវិតសត្វព្រៃដែលកំពុងធ្លាក់ចុះដែលរយៈពេល70ឆ្នាំមកនេះការធ្លាក់ចុះសត្វព្រៃហើយតាមការស្រាវជ្រាវពីប្រមាណ60%លោកបានលើកឡើងថាការធ្លាក់ចុះប្រភេទសត្វព្រៃនេះដោយសារមានការរកឃើញអន្ទាក់ត្រូវបានព្រានព្រៃដាក់ក្នុងព្រៃដើម្បីដាក់ចាប់សត្វអ្វីដែលសំខាន់នោះយុទ្ធនាការអន្ទាក់សូ ូនលើកទី2នេះដែរដើម្បីអប់រំដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីហានិភ័យនៃការបាត់បង់សត្វព្រៃបែរមកនាំគ្នា ចូលរួមអភិរក្សសត្វព្រៃនៅកម្ពុជា លោកគង់ពុទ្ធិរាប្រធានមន្ត្រីបរិស្ថានខេត្តពោធិ៍សាត់បាន លើកឡើងថា បន្ទាប់ពីបើកយុទ្ធនាការលើកទី1កន្លងមកនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីតម្លៃសត្វព្រៃហើយបច្ចុប្បន្នគេឃើញថាតាមទីផ្សារដែលធ្លាប់ដាក់តាំងលក់ សត្វព្រៃមានការថយចុះ ចំណុចនេះដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើន ពីគុណសម្បត្តិរបស់សត្វព្រៃនិង ដឹងពីគុណវិបត្តិនៃការបរិភោគសាច់សត្វព្រៃតេតិនក្នុងរឿងនេះដែរលោកងួនប៊ុនណារានាយករដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់បានគូបញ្ជាក់ថា ខាងរដ្ឋបាលព្រៃឈើតែងបានធ្វើការចុះណែនាំអាជីវករនិងទីតាំងអាហារដ្ឋាន ទាំងអស់នៅក្នុងខេត្តពោធិ៍សាត់មិនត្រូវដាក់បង្ហាញម មុខមហូបនៅបញ្ជីឈ្មោះមានប្រភេទសត្វព្រៃជាដាច់ខាតលោកថារដ្ឋបាលព្រៃឈើក៏បានសហការជាមួយដៃគូពាក់ព័ន្ធនានាក្នុងធ្វើការហាមឃាត់និងអប់រំដល់ប្រជាពលរដ្ឋក្នុងស្រុកឲ្យដឹងពីគុណសម្បត្តិនិងគុណវិបត្តិនៃការបរិភោគសាច់សត្វព្រៃលោកសេងទានាយកអង្គការ WWF ប្រចាំកម្ពុជាបានគូសបញ្ជាក់ថាតាមឯកសារស្រាវជ្រាវនិងរបាយការណ៍ស្រាវជ្រាវវិទ្យាសាស្ត្រជំងឺដែលកើតឡើងប្រមាណ60 60%ដែល មានលក្ខណៈស្រដៀង COVID-19 និងខ្លះខ្លាំងជាង COVID-19 គឺប្រភពចេញពីសត្វស្រុកឬសត្វព្រៃវីរុសដែលកើតតាមផ្លូវដង្ហើមវិញ គឺគេសង្ស័យកើតចេញពី ប្រជាវហើយឆ្លងទៅសេះបន្ទាប់មកវា ឆ្លងមកដល់មនុស្សជំងឺទាំងអស់នេះ បានឆ្លងបន្តពីសត្វមួយទៅសត្វមួយទៀតមុនឆ្លងដល់មនុស្សដែលនេះបានបង្ហាញពីវីរុសសាហាវសាហាវកើតចេញពីសាច់ព្រៃតែម្ដង គួរបញ្ជាក់ថាខេត្តពោធិ៍សាត់ដែលតាមការឲ្យដឹងរបស់លោកណេតភត្រានោះគឺមានតំបន់ការពារធម្មជាតិចំនួន6គឺអូឈានជាតិជួរភ្នំក្រវ៉ាញខាងត្បូងអូឈានជាតិជួរភ្នំក្រវ៉ាញកណ្ដាលដែនជំរកសត្វព្រៃភ្នំសំកុលដែលជំរកសត្វព្រៃភ្នំក្រវ៉ាញតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាបនិងរបៀបអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិមានផ្ទៃដីសរុប6.89000